និកាអូនអូនសុំតោណាអូនត្រូវរៀបការជាមួយគេអ្នកមានម្នាក់ដែលប៉ាម៉ាក់របស់អូនជាអ្នកចាត់ចែងនិកាអូនរៀបការជាមួយគេមែនទេមែនទេអូនគ្មានជំរឿននោះទេក្រៅពីធ្វើតាមម៉ាក់ប៉ារបស់អូនហើយអូនសុំតោណាដែលអូនមិនអាចរងចាំបងបាន ដូចមួយក្តាប់តែថ្លាមធំក្រៃ ទួលអ្នកក្រអញ្ចឹងបងមានជាងការស្មៅនេះដើម្បីជូនអូនភ្ជាប់ចិត្តស្មោះជាជាមួយនេះសម្រាប់អ្នកផ្សេងគ្មានតម្លៃទេ តែសម្រាប់អូនអ្វីដែលបងប្រកល់ឲ្យគឺមានតម្លៃទាំងអស់អញ្ចឹងអូនពេញចិត្តនឹងពាក់វាបងមានក្តីស្រឡាញ់នឹងបេះដូងប៉ុណ្ណោះនៅពេលនេះចាំពេលបងរៀនចប់ណា ពួកយើងនឹងចង់បានអ្វីយើងចង់បានហើយមានវាស័យស័ក្តិសិទ្ធិបងនៅតែរហូតហើយមិនយូរទេពួកយើងនឹងបាននៅមួយគ្នាអូនអូនរងចាំបងតែម្នាក់គត់ទោះបីបងជាកូនអ្នកក្រក៏ដោយក៏អូននៅតែស្មោះនឹងស្រឡាញ់បងតែម្នាក់ប៉ុណ្ណោះ និកាដឹងអត់ថាបងជាមនុស្សសំណាងប៉ុណ្ណាអូនមិននឹងដឹងបងសួរអូនអូនមិនដឹងទេឆ្លើយខ្លួនឯងទេបងឆ្លើយក៏បានដែរទី1គឺបងបាននិកាជាសង្សារបង ហើយទី2បានអូនរងចាំបងតបងរៀនចប់ទៀតអូនក៏សំណាងដូចគ្នា ដែលមានបងម្នាក់ស្វែងអូនពិតប្រាកដមិនដូចជាអ្នកផ្សេងទេ ដែលគេស្រឡាញ់អូនព្រោះតែអូនជាកូនអ្នកមាន បងស្រឡាញ់អូនមិនមែនមកពីអូនមានហើយស្អាតទេគឺបងស្រឡាញ់អូនគឺជាអូនអូនលើកបែបនេះហើយអូនកាន់តែស្រឡាញ់នឹងកាន់តែចង់នៅក្បែរបងបងសន្យាថាពេលបងរៀនចប់បងចុះរីអូនបងសន្យាណាមីកាបើអូនមិនមែនជាកូនអ្នកមានប្រហែលបងហ៊ានបោះជុំ សុំស្នេហាជើងជាប់ដីដៃក្រេះក្រិនសឹកក្រឡាណហើយខំធ្វើការអែបគៀនស្ងៀមមួយឡែកសិន បាទបាទខ្ញុំគឺជាអ្នកសម្លាយគ្រប់យ៉ាងលំបងក៏មិនរំអី រឿងកូនស្រីប្រងរៀបការនេះគឺលបងទុកចិត្តលើខ្ញុំចោះណានាងមិនហ៊ានប្រកែកជាមួយនឹងខ្ញុំឡើយ បាទដល់ពេលដែលខ្ញុំនេះបាន ចាត់ចែងរួចរាល់អស់ហើយខ្ញុំនឹងប្រាប់លបងកំណត់នៅថ្ងៃរៀបការតែម្ដងតាខ្ញុំត្រេកអរខ្លាំងណាស់ដែលពួកយើងបានផ្សារសាច់ផ្សារឈាមជាមួយគ្នា ហើយមកជំនួយពួកយើងក៏កាន់តែរឹងមាំដែរ ខ្ញុំវិញរងចាំតែដំណឹងពីលោកបងទេណាបាទបងខ្ញុំមិនដែលគិតពីរឿងបណ្ណាការអីនោះទេតែសំខាន់បំផុតនោះគឺខ្ញុំត្រេកអរទៅវិញទេដែលបានផ្សារសាច់ផ្សារឈាមជាមួយនឹងលបងនោះណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងឆាប់ផ្ដល់ដំណឹងជូនលបងវិញក្នុងពេលឆាប់ឆាប់នេះហើយណាមិនឲ្យលបងចាំយូរទេបាទបាទបាទអរគុណច្រើនលបង យ៉ាងម៉េចហើយប៉ាវាខាងគេនោះគឺចាំតែយើងប៉ុណ្ណោះអញ្ចឹងខ្ញុំត្រូវតែប្រាប់នីកាថាឲ្យគេត្រៀមខ្លួនព្រោះថានីកាគេត្រូវចិត្តរៀបការហើយខ្ញុំសប្បាយចិត្តណាស់ប៉ាវាបើកូនស្រីយើងខ្លាយជាកូនប្រសាលោកតកែពិតមែននោះ មុខចំនួនយើងកាន់តែរីកចម្រើនខ្លាំងហើយអូនីកាមែនទេ ពុកមានការចង់និយាយមួយកូនទេប៉ានេះមានរឿងអីមែនទេប៉ាទីកាកូនតើទៅរៀបការជាមួយនឹងកូនប្រុសកូនធ្វើការម្នាក់ដែលគេមានណាកូនហើយគេគឺជាដៃគូរកស៊ីរបស់ប៉ា ហើយគេគឺជាអ្នកមានដែលមានមុខមាត់នៅក្នុងភូមិមួយនោះប៉ាប៉ានិយាយអីនេះស្ដាប់ប៉ាណានិកាអារឿងរៀងសូននេះកុំទៅខ្វល់ប៉ានឹងចាត់ការ តែ សំខាន់នោះកូនត្រូវតែរៀបការដាច់ខាតព្រោះថាគេគឺជាកូនប្រុសតែម្នាក់គត់ហើយប៉ានេះក៏មានតែកូនតែម្នាក់ដែរយូរនឹងឆាប់កូនគង់តែមានគ្រួសារដូចគ្នាហើយរៀបការពេលនេះក៏វាមិនទាស់ខុសអីនោះដែរ ស្ដាប់តាមប៉ាលំណាក់ទៅណាកូននឹងខុសទេណាកូនតែម៉ាក់ប៉ាកូនមិនបានស្រឡាញ់គេម្នាក់នោះទេកូនកូនប្រកែកជាមួយប៉ាបើសិនជាកូនប្រកែកជាមួយប៉ាដូចជាកូនទៅប្រកែកជាមួយវាសនារបស់កូនអញ្ចឹងណាកូនតែខាត្រូវតែរៀបការនៅពេលនេះ និកាអូនអូនសុំតោណាអូនត្រូវរៀបការជាមួយគេអ្នកមានម្នាក់ដែលប៉ាម៉ាក់របស់អូនជាអ្នកចាត់ចែងនិកាអូនរៀបការជាមួយគេមែនទេមែនទេអូនគ្មានជំរឿននោះទេក្រៅពីធ្វើតាមម៉ាក់ប៉ារបស់អូនហើយអូនសុំតោណាដែលអូនអាចរងចាំបងបាន អូនមិនចង់ក្បត់ចិត្តបងនោះទេតែអូនគ្មានជំរើសអូនមិនដឹងថាអូនអាចធ្វើអ្វីបាន ក្រៅពីសម្រាប់ចិត្តរៀបការជាមួយនឹងគេនោះទេនីកាដូចចិត្តរៀបការចោលបងដែរអូនេះចិញ្ចៀនអូនបកគលចិញ្ចៀននេះឲ្យបងវិញពួកយើងបែកគ្នាហើយបងអាចបកគលចិញ្ចៀននេះឲ្យនារីផ្សេងទៀតបានអូនគិតថាបងអាចរកនារីម្នាក់ដែលគេល្អជាងអូន បងកាត់ចិត្តពីអូនទៅណារីឯងមីកាឲ្យបងជួយឡានឯងភ្លាមបងធ្វើមិនបានទេហើយប៉ាម៉ាក់បងណៃក៏ចាំបងប្រហែលកម្មជាសោះនឹងឲ្យបានដែរគាត់ចង់អូនរៀបការជាមួយអ្នករស់ស៊ីចំនួនម្នាក់ដែលមានហ៊ុនជាមួយនឹងគាត់ទោះបីជាអូនខំប្រកាសយ៉ាងណាក៏គាត់មិនស្ដាប់អូនដែរ អូននឹងថាពួកយើងស្រឡាញ់គ្នាយូរហើយតែពេលនេះអូនត្រូវលះបង់ក្តីស្រឡាញ់ទាំងអស់អូនសុំទោសអូនដឹងថាពេលចាប់ផ្ដើមក្តីស្នេហាដំបូងពោពេញលើការរំភើបនិងពាក្យថាស្រឡាញ់តែចង់បញ្ចប់វាក៏ប្រែคล้ายជាបែបនេះទៅវិញនីកាគំរាមការចោលបងណាខ្ញុំសុំបងណា អូនមិនចង់ក្បត់ពាក្យសន្យាយើងទេតែអូនត្រូវធ្វើតាមប៉ាម៉ាក់បើគ្មានអូនបងក៏ពិបាករស់ដែរនឹងដឹងអត់គឺរូបបែបជីបងបងនៅម្នាក់ឯងយូរទៅបងគង់តែភ្លេចអូនទេញញឹមឡើងណារីកអូនដឹងថាបងជឿចាប់ ពេលដែលអូនប្រើពាក្យទាំងអស់នោះទៅបងតែអូនពិតជាមិនចង់ឃើញបងជឿចាប់ជានេះទេគំរាមការមួយគេណាឥឡូវគេបកកអីមិនប្រាប់បង បងទៅលើកស្រីឲ្យគេ បងទៅស៊ីឈ្នួលឲ្យគេណាបងធ្វើគ្រប់យ៉ាងដើម្បីអនឯងនិងបងបាននៅមួយគ្នាណារីកុំធ្វើអញ្ចឹងអីណារីចាប់ទុកថា ពួកយើងមាននិស័យត្រឹមវិជ្ជាសង្សារប៉ុណ្ណឹងចុះទោះបីជាអូនរៀបការជាមួយនឹងគេពិតមែនតែចិត្តនឹងបេះដូងរបស់អូនអូនបានបកគលឲ្យបងអស់ហើយនីកាបងសុំម្បងណាចាំបងបន្តិចទៅណាកុំអីអូនសុំតរៀង ពេលដែលគ្មានអូនបងត្រូវខំរៀនសូត្រហើយសាងអនាគតបងឲ្យល្អណាហើយបងត្រូវចាំថាអូនស្រឡាញ់តែបងម្នាក់គត់បើអូនមិនមែនជាកូនអ្នកមានប្រនិកាបងហ៊ានបោះជុំហ៊ានសុំស្នេហាជើងជាប់ដេក ដៃក្រេះក្រិនសឹកក្រឡាបើអូនមិនមែនជាកូនអ្នកមានអងសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ជាមួយ DHA និង Symbiotic Aptakit Raise them ready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 Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក Sting ជីវិតប្រកបដោយភាពស្វាហាប់អូកាម៉ូតូស៊េរីថ្មី001ត្រូវបាន ដាក់ឲ្យ ដំណើរការ Insure Gold ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ ជាកូនអ្នកមានហើយបងត្រូវចាំថា អូនស្រឡាញ់តែបងម្នាក់គត់បើអូនមិនមែនជាកូនអ្នកមាននិកាបងហ៊ានបោះជុំហ៊ានសុំស្នេហាជើងជាប់ដីដៃក្រេះក្រិនសឹកក្រឡា ហើយខំធ្វើការអែបគៀនស្ងៀមមួយឡែកសិនចំប៉ាហើយនឹងមីកាតណាអស់ហើយ 네, 4천원이네,근데떼야지. ôn hỏi nè na đây អឺបងនិយាយថាម្ចាស់ផ្ទះគេទៅណាអស់ហើយបងអូម្ចាស់ផ្ទះហ្នឹងហ៎បាទគេទៅរស់នៅនៅម្ពិញអស់ហើយខាងប្រុសហ่ะគេអាចទៅរៀបការនៅម្ពិញបងឮថាគេទិញផ្ទះធំណាស់ទុកជាចំណងដៃកូនគេ ហើយប្អូនមាន ការអីជាមួយម្ចាស់ផ្ទះហ្នឹងមែនអូអត់មានអីបងអញ្ចឹងខ្ញុំលីសិនទេបងណាចាបាទសូមបញ្ជាក់ជាចុងក្រោយក៏បងបានឃើញបងឯងដែរនីកាបងចង់ឃើញមុខអូនឲ្យបងធ្វើអីបន្តទៀតពេលនេះទោះបីជាបងមិនបានជួយអូនក៏ដោយតែបងសន្យានឹងខ្លួនឯងថា បងជួអូនឲ្យបាននៅថ្ងៃណាមួយបងមិនស្អីយ៉ាងណាទាំងអស់ក្រៅពីអូនម្នាក់គត់បងត្រូវតែរឹងមាំរឹងមាំដើម្បីអូនទោះយូរប៉ុណ្ណាក៏បងចាំអូនដែរនីកាបងស្រឡាញ់អូន ស់ណាស់ហើយយ៉ាប់យ៉ែងផងព្រោះបើអង្គវាផុយណាស់ស្រួលបួលណាស់អឺនិយាយចឹងនៅសល់ប្រហែលបាវទៀតអឺបាត់ពូននៅសល់3បាវទៀតអូសល់តែប៉ុណ្្នឹងហ៎ចឹងលើកចេញអស់មកណាបាទពូនីកាទោះបីចាញ់ឆ្ងាញ់មកណាក៏ដោយក៏បងនឹងខំដើម្បីបានជួបអូនដែរបងនៅអូនដឹងថាបងរឹងមាំបងសំលុយគ្រប់ដើម្បីបានជួបអូន អូននឹងឃើញថាបងនេះមិនល្បាតដូចមុនទៀតទេបើអូនមានគ្រួសារក៏ដោយក៏បងរបស់បងក្តីសង្ឃឹមដែរបងចង់ជួបមុខអូន ចង់ឃើញអូនមិនយូរទេនីកាបងនឹងមានដូចច្រើនហើយ គិតទៅគេទៅណាកូនណាបើយើងជាអ្នកក្រគេមើលមិនឃើញទេកូនគឺគេស្រឡាញ់ខ្លាំងយ៉ាងណាកូនយ៉ាងតកាមួយអ្នកដតីដែរកូនកាត់ចិត្តទៅណាកូនរាជក្នុងភូមិនេះនារីល្អច្រើនណាស់កូន ស៊ូហើយចុះឯងបរោះស្អីទៀតឯងនៅចង់ឃើញមុខកូនស្រីយើងទៀតហ៎អាកបីខ្ញុំគ្រាន់តែដើរកាត់នឹងហើយឈាមមើលនាងតិចហ្នឹងពូយើងប្រាប់ណាពេលកូនយើងជិះរៀបការហើយឯងក៏មកធ្វើអីប្រដេះប្រាស់ជាមួយកូនស្រីយើងឲ្យសោះណាបើមិនចង់មានរឿងជាមួយយើងសុំទោសលោកពូខ្ញុំមិនហ៊ានទេចុះហេតុអីបានជាមកលប់មើលនេះមុខកូនស្រីរបស់យើងនេះកូនស្រីយើងនឹងជានរណា រួចឯងនេះវាជានរណាឆ្លោះមើលមុខឯងនេះនៅក្នុងថ្លុកជើងកបីទៅណាថាឯងជានរណាពួកឯងនេះមិនបានចេះតែហ៊ានមកស៊ូស្រឡាញ់កូនស្រីរបស់យើងផងខ្លួនឲ្យតែទេស្អាតស្អីក៏គ្មាន មានតែខ្លាំងនេះឲ្យដូចកបីហាហេតុអីបានជាហ៊ានមកស្រឡាញ់កូនស្រីរបស់យើងសុំទោសលោកពូខ្ញុំមិនដែលបានហ៊ានគិតលើពីនឹងទេ ឃើញនីការមានសុភមង្គលខ្ញុំក៏សប្បាយចិត្តដែរលេះឯងមានតែប៉ុណ្្នឹងទេហ៎អាក្បេកអាក្បៃឯងមកមើលនេះមកមើលគ្រាន់តែចង់ដឹងថាតើកូនស្រីយើងនេះរៀបចំការពេលណាហើយឯងនេះមករំខានការរៀបការរបស់កូនយើងតែប៉ុណ្្នឹងទេមែនទេហ៎អាក្បៃខ្ញុំមិនបានគិតបែបហ្នឹងទេពូបានហើយឆាប់ចាញ់ទៅ ឆាបចែងតែអាកបីឆាបចែងពីមុខតែយើងភ្លាមកុំឲ្យជាប់ខ្លាន់អាកបីឯងនេះនៅមុខផ្ទះយើងអីសោះកុំឲ្យជាប់ដាល់ជើងនៅមុខផ្ទះយើងចែលឿនឆាបទៅនៅមើលស្អីទៀតមិនកុំទៅអាកបី មិនហើយរាជអូលោកតកែបាទលោកតកែខ្ញុំរាប់ស្តុកអង្គចិត្តអស់ហើយលោកតកែប៉ុន្តែនៅសល់ពាក់កណ្ដាលទៀតចាំឲ្យម្ចាស់អង្គគេមកមើលគេលោកខ្វះឬខាតចឹងលោកតកែល្អណាស់រាជនេះបើសិនជាយើងបានឯងមកមើលការខុសត្រូវក្នុងឃ្លាំងអង្គនេះតាំងពីយូរមិនដឹងជាល្អប៉ុណ្ណាបាទអរគុណលោកតកែបងចិត្តអស់ហើយចិត្តបងអូបាទបាទអញ្ចឹងបងបែរជួយមើលចុងកសបួលណាក្រោយកុំឲ្យច្រឡំកខាងលើបាទអត់អីចឹងខ្ញុំទៅមើលឲ្យបងបាទបាទបាទ យើងនិយាយមែននេះបើសិនជាឯងនៅធ្វើការ នៅទីនេះបន្តទៀតយើងប្រហែលជាលើកកូនក្រមុំយើងឲ្យឯងអឺខ្ញុំអត់ហ៊ានទេលោកតកែមិនហ៊ានយ៉ាងម៉េចអ្ហាបើយើងលើកឯងហើយហ្នឹងឯងនឹងប្រកែកធ្វើអីទៀតអឺខ្ញុំអត់ទាន់ចង់បានប្រពន្ធទេលោកតកែព្រោះថាថ្ងៃនេះអត់ទាន់បានសល់អីជាដុំកំភួនផងហ្នឹងហឹមយើងមិនបាននិយាយលេងទេរាជមិនថាមានឬក៏ក្រក៏ដោយ បើម្នាក់នោះចេះតស៊ូដូចឯងនេះយើងស្រឡាញ់មនុស្សបែបនេះណាបាទអរគុណសកែធ្វើការបន្តណាបាទបាទ កា4ឆ្នាំដែលយើងបែកគ្នាហេតុអីក៏អូននៅស្អាតបែបនេះអញ្ចឹងបងមិននឹកស្មានថាបងបានឃើញម្ដងទៀតសោះចាំឆ្នាំមកនេះគ្មានថ្ងៃណាដែលបងមិនគិតពីអូនហើយបងគិតបងនឹកដល់អូនគ្រប់ដង្ហើមចេញចូល ទោះឃើញត្រឹមរូបអូនមួយស្លឹកនេះក៏បងសប្បាយចិត្តដែរនីកាអូននៅណាពេលនេះបងចង់ឃើញអូនបើអូនមិនមែនជាកូនអ្នកមានទេម្លេះសំមកនឹងអូនមករំលែកជាមួយគ្នាហើយ ពងរាជអូកុនធាស្មានតែនៅឃ្លាំងអង្គឯតាអូបងអត់តន់ទៅទេនិយាយថាលោកតកែនៅក្នុងផ្ទះហ៎ពុកក៏អឺគាត់អត់នៅទេគាត់ចេញទៅជួបម៉ូអង្គគាត់ទេអញ្ចឹងបងរាជចាំនៅនឹងសិនហើយប្រហែលជាតិចទៀតគាត់មកវិញហ្នឹងអូននេះយកទៅបងចូលអង្គុយលេងនៅផ្ទះសិនណាអូអត់អីគុណធីអរគុណច្រើន បងចាំទៅតកែនៅក្រៅក៏បានដែរណាអូយបងរាជ ធ្វើការនៅខ្លាំងកនឹងយូរហើយនៅខ្លាចខ្ញុំអីទៀត4ឆ្នាំហ្នឹងណាចាត់ទុកថាដូចផ្ទះបងរេចាស់មកចូលទៅអង្គុយលេងសិនណាអត់អីគុនធានិយាយចាំទៅបងខ្លាចឡើងស្រូវចូលហើយអញ្ចឹងអត់មានអ្នកស្ញូវចូលអូអញ្ចឹងទេអ្ហ៎ស្រេចតែបងរាជចាស់បកកាយធ្វើការអញ្ចឹងបានពុកគាត់ពេញចិត្តហ្នឹងណារូបរាងក៏សង្ហាសុំសួរបងរាជមួយបានអត់សួរមកអត់មិនខ្លាចបងរាជ ធ្លាប់មានស្នេហាអត់អឺបងអឺបើពិបាកកុំបាច់និយាយដែរបងឃើញមុខបងសុភាពអញ្ចឹងប្រហែលជាមិនដែលមានទេ គ្នាយើងសុខសប្បាយអត់ណារៀបការឲ្យបាត់តំណងសុនឆឹងហ្មងនេះគឺគ្នារវល់ពេកណារវល់រហូតដល់ឆ្នាំមិនបានមកលេងស្រុកកំណើតនេះបាយអាយុឯនេះស្អាតដដែលកន្ធាអូយមកតសើស្អីនេះស្អាតដល់ឯងទេអឺនិយាយចឹងឯងធ្វើអីនៅភ្នំពេញហ៎បើអូនមិនមែនជាកូនអ្នកមានអង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍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 Glow Collagen ស្បែកតឹងណែនភ្លឺបត់រលោងតាមបែបធម្មជាតិផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក Sting ជីវិតប្រកបដោយភាពស្វាហាប់អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យដំណើរការ Insure Gold ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ ជាកូនអ្នកមានប្រទេលីកានេះលីកាមែនអីអូយខាត់ជុំគ្នាយើងសុខសប្បាយអត់ណារៀបការឲ្យបាត់តំណឹងសុនឆឹងហ្មងនេះគឺគ្នារវល់ពេកណា រវល់រហូតដល់ថាមិនបានមកលេងស្រុកកំណើតនេះបាយអាយុឯនេះស្អាតដដែលកន្ធាអូយមកតសើស្អីនេះស្អាតដល់ឯងទេអឺនិយាយចឹងឯងធ្វើអីនៅភ្នំពេញហ៎គឺគ្នានាំចូលគ្រឿងសម្អាងមកពីបរទេសហ្នឹងណាអូយឡើងខប់ខប់ហ្មងនេះបែកគ្នាយូរគេឡើងមានអនាគតហ្មងណាការហើយមានតែមុខចំនួនក្នុងដៃតែពេលនោះគ្នារវល់ ចឹងហើយគ្នាអត់បានទៅចូលរួមពិធីមង្គលការប៉ុនឯងឯងកុំខឹងគ្នាអីណាគ្នាមិនខឹងទេបើគ្នាខឹងស្មានតែគ្នាមកលេងឯងបែបនេះមែនទេចូលចិត្តគិតអីឈួតឈួតអញ្ចឹងមិនអាចគិតមិនកើតបើការមិត្តភក្តិមួយទាំងមូលមិនបានចូលរួម ហើយឥឡូវគេមកលេងផ្ទះទៀតមានដំណើរអៀខ្លួនដល់ហើយនេះហើយចុះមិនក៏ប្តីឯងមិនក៏មកជាមួយអញ្ចឹង គឺគេរវល់ពេកទៅគ្នាមិនចង់រំខានហ្នឹងណាព្រោះចុះឯងនេះយ៉ាងម៉េចហើយយូរហើយដូចជាមិនលឺដំណឹងអីសោះនេះគ្នាត្រៀមខ្លួនរួចហើយណាត្រៀមទាំងជុតពិសេសទៀតផងអូយឯងកុំនិយាយអញ្ចឹងឯងគ្នាមិនតាន់ដល់ពេលតែគ្នាមានម្ចាស់ចិត្តរួចហើយគ្រាន់តែគាត់រៀងពង្រើយជាមួយគ្នាបន្តិចតែគាត់ជាសភាពបរោះណាអញ្ចឹងចុះប្រាប់បានអត់ថាគេជាណាគេអត់ទេតិចទៀតនឹងដឹងឯងអឺ ឥឡូវហ្នឹងអឺយើងទៅឃ្លាំងកជាមួយគ្នាហ្មងហ៎យើងណែនាំឯងទៅប្រាប់លោកប៉ាយើងឲ្យស្គាល់ណាតាអូមកហើយបាទលោកតានេះគឺជាបញ្ជីនាំស្រីទៅតាមខេត្តណាហើយ លោកតកែប្រឌិតមើលបើសិនជាខុសខាងណាខ្ញុំកែឡើងវិញអូទុកវាសិនទៅយើងមានការសំខាន់ចង់និយាយជាមួយឯងលោកតកែមានកាយដែរយើងមានរឿងសំខាន់ចង់និយាយជាមួយឯងព្រោះយើងបានគិតយូរយ៉ាងណាស់មកហើយពេលនេះយើងចង់និយាយជាមួយឯងបានច្បាស់ម្ដងព្រោះរាល់ថ្ងៃនេះយើងមើលឃើញ មានតែឯងទេដែលអាចមើលថែឃ្លាំងអង្គរយើងទៅមូលបានលោកតកែចង់និយាយពីអីហ្នឹងមិនស្អីច្រឡំទេ យើងបានគិតច្បាស់ហើយពេលនេះយើងចង់និយាយរឿងមួយដែលប្រាប់ឯងដឹងកុំប្រកែកជាមួយយើងអីយើងនឹងទុកចិត្តឯងយើងនឹងគោលការណ៍ងារសំខាន់សំខាន់នៅក្នុងខាងស្រូវនេះឲ្យឯងគ្រប់គ្រងតែម្នាក់គត់លោកតកែខ្ញុំខ្ញុំគិតថាដូចជាខ្ញុំអត់តន់គិតដល់រឿងនេះទេព្រោះថារងថ្ងៃលោកតកែដឹងហើយថាខ្ញុំអត់តន់មានអីបង្កើតទេខ្ញុំមានតែការងារប៉ុណ្ណឹងតែយើងពេញចិត្តនឹងការងាររបស់ឯងខ្លាំងណាស់ជាពិសេសគឺអតចរិតរបស់ឯងតែម្ដងត្រូវចាំណា ថាឯងតែម្នាក់គាត់ដែលមើលឃើញពីគុណសម្បត្តិយើងមិនមើលឃើញមនុស្សខុសទេឯងធ្វើការនៅទីនេះតាំងពីកម្មកលីស្រូវម្លេះឯងតស៊ូច្រើនណាស់មកហើយក៏មើលឃើញថាឯងរឹងមាំក្នុងជីវិតណាស់ដែរខ្ញុំអរគុណនឹងបំណងល្អរបស់លោកតកែប៉ុន្តែខ្ញុំមិនហ៊ានទទួលទេប៉កតែកូនមកវិញណា ច្រើនឆ្នាំហើយដែលបងរងចាំអូនហេតុអីក៏ពួកយើងជួបគ្នានៅទីនេះទៅវិញមីកាបងចាំអូនរហូតមកចាំថ្ងៃនេះម្ដងម្ដងទៀតទីបំផុតបងបានជាអូនហើយបងរាជបងនៅទីនេះទេអីហេតុអីក៏ពួកយើងបានជួបគ្នាម្ដងទៀតពុកនេះនីកាមិត្តភក្តិកូន គេទៅរស់នៅភ្នំពេញសានឆ្នាំហើយជំរាបសួរលោកពូ អូជម្រាបសួរក្មួយលីកានេះបងរាជគាត់គឺជាអ្នកគ្រប់គ្រងនៅខាងកនេះលីកាល្ងាចហ្នឹងកុំតន់ទៅណាអីណាគ្នាមានរបស់មកផ្ញើអញទៅណាទៅតាមមួយផ្លែទេ គ្នាមកវិញហីនៅនឹងសិនណាណា ចឹងក្មួយរាជនិងក្មួយនិកាឈរនិយាយលេងជាមួយគ្នាសិនណាពូគិតទៅមើលការខាងនោះសិននិកាប្រហែលឆ្នាំហ្នឹងណាអូនឯងទៅរស់នៅណាគឺអូនទៅរស់នៅទីក្រុងហើយចាប់ដើមជីវិតថ្មីអូនរៀបការហើយបងមិនគួរណាសួរអូនចឹងទេ ចុះបងវិញបងសុខសប្បាយទេ បងសុខប៉ុន្តែចិត្តបង នៅក្តៅដល់អូនរហូតណាទោះបីជាអូនការហើយក៏ដោយ បងនៅតែបារម្ភនៅតែនឹកដល់អូនព្រោះអូនគឺជាមនុស្សម្នាក់ដែលបងស្រឡាញ់ខ្ញុំរៀបការរួចទៅហើយតើបងនៅតែគិតដល់ខ្ញុំទៀតទេបងប្រាប់ហើយថាបងនឹងចង់ចាំអូនរហូតគឺស្អីណាដែលបងគិតឡើយ ក្រៅពីអូនពេលនេះបងទៅជាអ្វីនឹងអូនទៀតទេប៉ុន្តែបងនៅតែនឹកដល់អូនបារម្ភពីអូន ជាមរតកដែលការមកអូនទៀតហេតុអីក៏បងនិយាយរឿងអូនជាមួយនឹងគេ អូននឹងបងបានបែកគ្នាយូរហើយ4ឆ្នាំកន្លងមកនេះបងរងចាំអូនធ្វើអីព្រោះថាបងចង់ជម្រាបអូនសិនថ្ងៃរៀបការរបស់អូនបងបានចូលរួមឯងបងមានរឿងខ្លះចង់ប្រាប់អូនឲ្យដឹងកុំនិយាយពីរឿងនេះអីអូនមិនចង់ស្ដាប់វាទេគ្រូ មានន័យថាម៉េចគឺបរិទ្ធតែគេរៀបការជាមួយនឹងអូនគេបានទៅចាអូនគេយ៉ាងម៉េចអូនអូនមិនបានរៀបការជាមួយនឹងគូនឹងអូនទេ ពួកយើងបានបែកគ្នាមុនពេលរៀបការជាមួយនឹងគ្នាមួយខែអញ្ចឹងបានន័យថាអូនអូនសុខចិត្តរស់នៅម្នាក់ឯងព្រោះអូនខ្មាស់បង មិនហ៊ានវិលត្រឡប់មករកបងវិញ អូននឹងថាបងប្រកាសជាខឹងអូនហើយហើយមិនចង់ជួបមុខអូនទៀតទេ អញ្ចឹងតើបងអូនសម្រេចចិត្តរស់នៅម្នាក់ឯងបើមានបញ្ហាជាមួយគ្នាបែបនេះយើងមិនឈប់ការរកស៊ីជាមួយគ្នាតែម្ដងទៅបើសិនតែតទៀតក៏វាគ្នាបានផលចំណេញអីដែរស្មានតែខ្ញុំមិនហ៊ានទេយើងរកស៊ីចូលហ៊ុនគ្នាតាំងពីដើមមកវាគោរលាយមួយប្រវិចភ្នែកខ្ញុំបានគិតហើយថាអ្នកណាដែលចាប់ដើមមុនគឺលោក លោកមិនស្ដាប់ខ្ញុំនិយាយតែផ្ដាស់កុំមកបន្ទោសខ្ញុំឲ្យសោះណាខាងលោកនេះគឺជាអ្នកបញ្ចេញយោបល់ឲ្យខ្ញុំទិញស្រូវនេះរាប់សិបតោនពេលរកចំណេញនោះមិនអីទេដល់ពេលខាតហេតុអីបានជាឲ្យខ្ញុំនេះចេញខាតតែម្នាក់ឯងនោះបានហើយប៉ាវា យើងអាចនិយាយគ្នាតាមស្រួលបានតាខ្ញុំប្រឹងឡើងសរសៃកធ្វើអីមកវាអីនៅស្ងៀមកុំចេះលោកមាត់ ខ្ញុំប្រាប់បើរកស៊ីជាមួយគ្នានេះវាត្រូវចំណេញជាមួយគ្នាដល់ពេលខាតក៏យើងត្រូវតែខាតជាមួយគ្នានោះដែរកុំមកបន្ទោសខ្ញុំតែម្នាក់ឯងបានហើយជប់និយាយអីទាំងអស់បើហៅមកពិភាក្សាគ្នារកខុសត្រូវមិនឃើញទេយើងជប់រកស៊ីជាមួយគ្នាទៀតទៅល្អបានតើចង់ចប់រកស៊ីជាមួយគ្នាក៏បានដែរមានចំណែកប្រមាណនេះយើងសល់ចែកគ្នាតែប៉ុណ្្នឹងទៅ ហើយរឿងរៀបការរវាងកូនយើងទាំងពីរនាក់នេះក៏មិនចាំបាច់បន្តតទៅទៀតនោះដែរខ្ញុំគូផ្ដាច់ពាក្យកូនខ្ញុំជាមួយដែររឿងរៀបការ ដែលបានប្រាប់ភ្ញៀវរំសាយទាំងអស់ព្រោះខ្ញុំឆ្អែតនឹងការរកស៊ីជាមួយលោកណាបានហើយវាចប់អស់ហើយហើយក៏វាគ្រារឿងអីត្រូវនិយាយជាមួយគ្នាតទៅទៀតដែរនាំគ្នាចេញពីផ្ទះខ្ញុំអស់ទៅចេញទៅកុំឲ្យខ្ញុំឃើញសម្បោតាជើងនេះនៅមុខផ្ទះខ្ញុំទៀតទេស្អប់

បងអាចឆ្លើយអូនវិញហើយចឹងណាបងស្អីដល់ខ្លួនឯងបងសុំចិត្តគ្រប់ហើយណានៅសតតែបន្តិចទៀតអូនអូននឹងអត់ចាំឆ្នាំកន្លងមកនេះគឺបងរងចាំអូនទោះបីជាបងនឹងថាអីរៀបការឲ្យក៏ដោយបងមិនសន្យាណាទាំងអស់ចាំបងណានៅសតតែបន្តិចទៀតទេបងសុំលុយគ្រប់ហើយពួកយើងរៀបការមួយគ្នាណាអូននៅតែស្រឡាញ់បង ពួកយើងនឹងចាប់ផ្ដើមម្ដងទៀតណានីកាបងសន្យាថាបងឲ្យអូននោះរបបពីដៃបងទៀតទេអង្គសំទើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍ជាមួយ DHA និង Symbiotic Aptakit Race Them Ready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 Glow Collagen ស្បែកតឹងណែនភ្លឺមករលោងតាមបែបធម្មជាតិផលិតផល Lipay ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក Sting ជីវិតប្រកបដោយភាពស្វាហាប់អូកាម៉ូតូស៊េរីថ្មី001ត្រូវបានដាក់ឲ្យ ដំណើរការ Insure Gold ជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ8សប្តាហ៍ ខ្លួនអ្នកមានពួកយើងនឹងចាប់ផ្ដើមម្ដងទៀតណានីកាបងសន្យាថាបងឲ្យអូននោះរបបពីដៃបងទៀតទេបាត់មិញចាំខ្ញុំនិយាយមួយតកែឲ្យណាពួកតកែខ្ញុំក៏ចង់បានស្រីណាដែលមានតម្លៃសមរម្យដែរហ្នឹង តែមីងសុំឡើងថ្លៃ100ទៀតបានអត់អឺនាងមីងឆ្នាំមុនបាន800ឥឡូវឆ្នាំនេះមីងសុំឡើង900ឡើងតែ100តើមួយអត់អីមីងចាំនិយាយមកគាត់ឲ្យព្រោះថាមីងខ្ញុំគាត់ចង់បានស្រីណាដែលល្អដែរអូមីងធានា ថាស្រូវមីងល្អមិនចាញ់ឲ្យឆ្នាំមុនទេបាទបងរាជអូព្រន្ធាមកមើលស្រីដែរមែនអត់ទេតែខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយនឹងបងរាជ អូអញ្ចឹងមិញដល់ខ្ញុំមានការនិយាយតិចណាចាចាំរឿងមិញខ្ញុំជិះប្រកែមកឲ្យចាអរគុណបាទអរគុណអូមិនកែបងរាជនិងលីកាធ្លាប់ស្រឡាញ់គ្នាមែនអត់មិនបានសួរបងអញ្ចឹងឆ្លើយសិនមកថាមែនអត់មែនហើយបងនិងលីកាធ្លាប់សង្សារគ្នា4ឆ្នាំមុន ហើយពួកយើងបានសន្យាមួយគ្នាថានៅរៀបការជាមួយគ្នាពីអញ្ចប់ប៉ុន្តែនីកាក៏បង្ខំចិត្តរៀបការជាមួយកូនអ្នកមានម្នាក់តាំងគ្រួសាររបស់នាងរៀបចំហើយបងក៏តាក់ដងជាមួយនឹងប្រពន្ធគេអញ្ចឹងទៅអីគេរៀបការហើយណាហើយក៏មានប្តីដែរនីកាបានរៀបការទាំងអស់ប៉ុន្តែមកវិញនីកាឲ្យមកជួយបងដោយសារនីកាដឹងថាមកជួយចាប់ពីនឹងស្មងបែកតំណែងតំណងបងជាមួយនឹងនីកាបានចាប់4ឆ្នាំហើយ ហេតុអីក៏បងនៅតែនឹកនាងជាមួយនឹងនាងទៀតខ្ញុំសារភាពថាស្រឡាញ់បងមកពីបងនេះជាមនុស្សល្អទោះបីបងមិនជាកូនអ្នកមានក៏ដោយក៏ខ្ញុំនៅតែពេញចិត្តពុកម៉ែក៏ពេញចិត្តដែរគុនធា បងនឹងថាអូនស្រឡាញ់បងទោះបីជាណានិយាយក៏បងដឹងដែរប៉ុន្តែបងសុំទោសព្រោះថាបីដងបងមួយនេះបានបង្កើតឲ្យនិកាអស់ហើយ ហើយមានពលដែលល្អដែលគេមានជាងបងតែកាលណៃហ្នឹងអត់ខ្ញុំមិនធ្វើការអីទាំងអស់ហើយឯងក៏បងនៅតែមិនយល់ពីតម្លៃរបស់ខ្ញុំទៀតបងមិនធ្វើការនៅទីនេះពុកក៏ពេញចិត្តមិនប្រកាន់ថាបងនឹងជាអ្នកក្រតែគ្រូសាលិកាវិញនោះគឺកាន់តែស្អប់បងបងបានរងចាំនិកាអស់4ឆ្នាំហើយទោះបីដឹងថានិកាមកនិកាក៏ដោយក៏បងនៅចាំនាងដែរ ហេតុអីក៏ភ្លេចសង្សារចៅអត់បាននេះខ្ញុំគិតថាបងនៅមកស្រឡាញ់ខ្ញុំវិញតែបងនៅតែស្រឡាញ់នីកាហើយនីកានោះក៏ជាមិត្តភក្តិរបស់ខ្ញុំឲ្យខ្ញុំធ្វើមិនទៅនីកាមិន បានជាឯងអត់ប្រាប់យើងថាឯងធ្លាប់ជាសង្សារចាស់ជាមួយនឹងមរាជគុនធាគ្រប់យ៉ាងឯងយកច្រឡំហើយណាស្ដាប់គ្នាសិនទៅឯងបែកគ្នាជាមួយមរាជហើយហេតុអីក៏ឯងនៅតែស្រឡាញ់គ្នាជាមួយនឹងគាត់ទៀតឪពុកខ្លួនឯងចង់បានកូនប្រសាអ្នកមានអីឯងក៏ហក់យើងសូម្បីតែឯងមិនតាមអានការឯងចង់មករកសង្សារចាស់ឯងវិញមែនអត់គុនធាឯងចិត្តជាក់សិនទៅណា គ្រប់យ៉ាងខ្ញុំចង់លាក់បាំងឯងទេបានហើយចាប់ពីថ្ងៃនេះតទៅពួកយើងលេងជាមិត្តភក្តិនឹងគ្នាទៀតហើយ ពួកយើងបែកគ្នាទៅល្អជាងណារាជអូនមិនស័កសមវិលមករកបងទៀតទេព្រោះ4ឆ្នាំមុនអូនបានបំផ្លាញក្តីស្រឡាញ់បងម្ដងរួចហើយអូនខ្មាស់បងណាស់ដែលអូនមកជួបបងលើកទី2ហើយពួកយើងស្រឡាញ់គ្នាម្ដងទៀតនេះវាបានន័យអីមកវិញ4ឆ្នាំហើយដែលបងរងចាំខ្ញុំអញ្ចឹងអូនកុំនិយាយអញ្ចឹងណាបងខ្លាចតាណៃម្នាក់ឯង គន្ធាបងបានឆ្លាញ់នាងឯងគឺគន្ធាឆ្លាញ់បងម្នាក់ឯងតាតែគន្ធាគឺជាមិត្តភក្តិរបស់អូន គេតាមឆ្លាញ់បងយូរហើយក្នុងអំឡុងពេលដែលពួកយើងបែកគ្នាអូនមិនចង់ឃើញនាងឈឺចាប់ឡើយអូនកុំនិយាយចឹងបានអត់បងស្លាប់បាត់បងណៃម្ដងហើយបងឈឺចាប់ណាព្រោះថាបងគ្មានសមត្ថភាពយកណៃមកបានជាងមួយឆ្នាំនេះបងខំប្រឹងធ្វើការតែយប់ទាំងថ្ងៃខំសំលុយ លក់គោលក់ក្របីដើម្បីសង្សំលុយចូលដល់អូនឯងតែអូនមិនសមជាមួយនឹងបងទេ បងល្អចំពោះអូនយ៉ាងនេះទោះបីជាអូនគិតបង4ឆ្នាំហើយក៏បង តែស្រឡាញ់អូនពួកយើងរៀបការជាមួយគ្នាណាបងសុំលុយគ្រប់ហើយទោះជាប៉ាអូនណាថ្លៃយ៉ាងណាក៏ដោយក៏បងមានលុយឲ្យដែរស្អែកណាចាំមកម៉ាក់បងជួយស្ដីណៃណាបងឲ្យស្រឡាញ់គុនធាវិញបានអត់ពួកយើងបានបែកគ្នា4ឆ្នាំហើយ ទោះបីជាបងចង់ចាប់ដើមម្ដងទៀតក៏វាពិបាកដែរអូនគិតច្បាស់ហើយអូននឹងដើរចេញពីបងនាងពិតជាល្អសម្រាប់បង ចំណែកអូនគ្រាន់តែជាសម្បកកាយនៃស្នេហារបស់យើងប៉ុណ្ណោះបើអូនមិនមែនជាកូនអ្នកមានប្រហែលបងហ៊ានបោះជុំហ៊ានសុំស្នេហា ជាប់ដីដៃក្រេះក្រិនសឹកក្រឡាណហើយខំធ្វើការអែបគៀនស្ងៀមមួយឡែកសិននេះកោនជិះមកអូន មកចុះជួអូនណាលីកាលីកាលឺបងហៅអូនបងមកចាំកន្លែងនៅមុខផ្ទះនេះបើអូនព្រមចេញទេបងនឹងឈរនេះដល់ភ្លឺក៏បងមកដល់ទៅវិញដែរលីកាចេញមកអូនទោះអូនអស់ចិត្តនឹងបងទៀតក៏បងចង់បកស្រាយរឿងចិត្តមើលអណៃដែរកុំធ្វើចឹងណាបងណាលីកាចេញតែយើងគ្នា កុំមកតាក់ទងជាមួយនឹងកូនស្រីរបស់យើងទៀតណាលោកគ្រូទោះបីជាកូនយើងនេះមិនទាន់រៀបការជាមួយអ្នកណាក៏ដោយក៏យើងនេះគ្មានថ្ងៃឲ្យកូនយើងនេះមកឆ្លាញ់អាអ្នកក្រដូចជាឯងនេះដែរលោកពូខ្ញុំសុំលុយគ្រប់ហើយខ្ញុំមកស្អីដឹងនាងតាមប្រពៃនេះលោកពូចេញពីមុខផ្ទះយើងព្រាមអ្នកក្រទៅហាមដូចជាឯងនេះមានសមត្ថភាពស្អីមកឆ្លាញ់កូនយើងនោះទៅរកអាអ្នកក្រតែក្រដូចគ្នានោះទៅអត់ទេលោកពូខ្ញុំសុំបងលោកពូ ខ្ញុំសុំជួយមីកាតន្តិចទេពួកខ្ញុំមានរឿងចង់និយាយមួយនាងលោកពូមានរឿងអីទៅចង់និយាយជាមួយនាងទៀតបើសិនជាកស្រីយើងនោះវាស្រឡាញ់ឯងនេះគេចេញមកជួបឯងហើយហ៎ឯងមិនចាំទេអាអាអ្នកល្ងងអាអ្នកស្រែលោកពូទោះលោកពូចង់ប្រមាថចង់មើងងាយយ៉ាងណាក៏ដោយក៏ខ្ញុំអត់ខឹងលោកពូដែរសំខាន់គឺខ្ញុំមកជុំនីកាខ្ញុំស្រឡាញ់នីកាពិតមែនលោកពូ 4ឆ្នាំហើយបើសិនជាកូនយើងនេះនៅស្រឡាញ់ឯងស្មានអានាងនឹងវានៅម្នាក់ឯងហីប្រើខួរក្បាលឯងនេះគិតខ្លះទៅអាល្ងងខ្ញុំមិនសមលុយបានឲ្យលពូខ្ញុំមិនចូលស្ដីនាងតាមប្រពៃនេះលពូណាកុំមកទៅវិញទៅកូនត្រីរបស់យើងទៀតអសោះណាឯងដែរតែទោះបីជាយើងនេះលាក់ខ្លួនទៅជាអ្នកក្រមិនមានដូចការពីមុនក៏ដោយក៏យើងទៅតែស្អប់ឯងទៀតដែរឆាប់ចេញពីផ្ទះយើងទៅ លោកពូណាលោកពូឆាប់និយាយពីផ្ទៃយើងទៅសំបោឆាប់ទៅព្រាមទៅឆាប់ទៅភ្នែកមើលបានឆ្ងាយតែដៃសែនខ្លីមនុស្សពេញផែនដីហេតុអ្វីបានជាម្នាក់នៅ ម្នាក់នឹងយកខំទុកក្នុងបេះដូងមិនបានទេគេនៅខ្ពស់ណាខ្ញុំមិនឈ្នះហ៊ានច្បាស់ជាខ្ទេចខ្ទាំទ្រូង គេអ្នកមានភ្នែកអើយភ្នែកបងរាជ ធាមីកាច្រើនឆ្នាំមកនេះបងពិតជាតស៊ូដើម្បីជួបនីកាច្រើនណាស់ហើយខ្ញុំក៏ដឹងថាបងស្រឡាញ់នីកាខ្ញុំមិនចង់ឲ្យអ្នកទាំងពីរមានសម្ពាធជាមួយនឹងខ្ញុំទៀតទេបងខំតស៊ូយ៉ាងនេះបងស័កសមទទួលក្តីសុខដ៏ពិតប្រាកដមួយ ស្រឡាញ់គ្នាណាខ្ញុំជូនពរអ្នកទាំងពីរហើយនីកាក៏ដូចគ្នាឈប់គិតអីផ្ដេសផ្ដាស់ទៀតខ្ញុំយល់ថា ស្នេហារបស់អ្នកទាំងពីរពិតជាមានតម្លៃណាស់ហើយខ្ញុំក៏មិនចង់ឲ្យអ្នកទាំងពីរបែកគ្នាទៀតដែរកន្ធាឯងនៅតែជាមិត្តភក្តិល្អរបស់គ្នាដដែលណា4ឆ្នាំនេះបងរាជ នៅតែស្រឡាញ់ឯងទោះជាឯងនៅឆ្ងាយយ៉ាងណាក៏ដោយឯងត្រឡប់ទៅរកបង្រៀនចាស់ណាគាត់ពិតជាស្រឡាញ់ឯងពិតមែនហើយគ្នាក៏មិនចង់ឃើញឯងពិបាកចិត្តលួចយកម្នាក់ឯងទៀតដែរអូនជូនពរបងស្រឡាញ់គ្នាដល់ចាស់រៀងរៀងខ្លួនណាកំបែកគ្នាម្ដងទៀតអូនមិនចង់ឲ្យអ្នកទាំងពីរពិបាកចិត្តដោយសារអូនទៀតទេ ហើយអូនក៏សុំទោសដែលអូននេះអាត្មានិយមបងមិនដែលឃើញកន្ធា បងមានតអត់ទៅកន្ធាដែលកន្ធាយកពីបងមីកាពួកយើងរៀបការមួយគ្នាណាបងស្លាញ់អូនមីកាបងជាបរិល្អអញ្ចឹងអូនព្រមរៀបការជាមួយនឹងបងយេ បាទដល់រឿងរបស់ឯងអស់ហើយណារៀងថាឯងពិតជាស្រឡាញ់កូនរបស់យើងហើយស្មោះត្រង់ជាមួយនាងខ្លាំងណាស់អញ្ចឹងជឿនេះសូមផ្ញើកូនស្រីឲ្យឯងនឹងជួយមើលថែផងណាបាទអរគុណពូយើងលែងបង្ខំឯងរៀងយើងមានទៅជូនពរឯងនេះស្រឡាញ់គ្នាជាមួយនឹងគ្មាននិការរហូតទៅណាបើអូនមិនមែនជាកូនអ្នកមានបាទអរគុណលោកគ្រូទាំងពីរដែលបានឲ្យខ្ញុំមានការ ខ្លាញ់គ្នាហើយខ្ញុំសន្យាថាខ្ញុំនឹងមើលថែនីការអត់មានជីចាប់ជើងជាប់ដេកដៃក្រេះក្រិនសឹកក្រឡាណហើយខំធ្វើការស្នេហានៃការជិះពីការតស៊ូរងចាំរបស់ប្រុសម្នាក់មិនថាចាយតាមយុយណាក៏ដោយក៏គេតែតែស្មោះស្ម័គ្រចំពោះនារីម្នាក់នេះហេតុអីក៏មនុស្សគ្រប់គ្នាពាក្យច្រើនសម្រាប់ចិត្តថាបែកពីមនុស្សស្រីដែលខ្លួនស្រឡាញ់ក្រោយពេលដែលតំណែងទៅបានមិនចប់ តែមិនរកអ្នកដែលខ្លួនស្រឡាញ់វិញចម្លើយគឺស្ថិតលើខ្លួនឯងប៉ុណ្ណោះការរងចាំរបស់មនុស្សម្នាក់មិនមែនមានន័យថាគេនឹងបានត្រឡប់មកស្រឡាញ់យើងម្ដងទៀតនោះទេតែស្នេហាមួយនេះកើតចេញពីក្តីប្រកបទូប្រុសម្នាក់នោះជាគូអ្នកក្រចំណែកឯនាងជាគូអ្នកមានក៏ដោយស្នេហាបានធ្វើប្រែខ្លាយមនុស្សដែលជាឈឺចាប់មកតស៊ូនិងខំប្រឹងដើម្បីមកលើខ្លួនស្រឡាញ់រហូតបាននាងត្រឡប់មកវិញ ច្បាស់ជាខ្ទេចខ្ទាំទ្រូងគេអ្នកមានភ្នែកអើយភ្នែកមើលផងលូដឹងបងសងមិនខ្លាចបេះដូងពីងកាមកអូនមិនមែនជាកូនអ្នក